អតោះថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចែកលេខទៀតហើយគឺប្រភេទម៉ូតូវេវនេះគឺប្រើបេនអកាត់កែដាក់បេនហើយมันមានភ្លើងប៊ូស៊ីមូលហេតុអ្វីឥឡូវយើងមកចូលមើលនឹងម៉ាស៊ីនស្គែនទាំងអស់គ្នា យើងកុំមើលរំលងព្រោះម៉ូតូនេះកាត់កែបេនហើយយើងកុំមើលរំលងឥឡូវយើងដោយសារយើងមានម៉ាស៊ីនដុកទ័រស្មាតការ៉ាដែលនាំចូលពីក្រុមហ៊ុន API ឥឡូវយើងចុច OK មកហើយយើងរើសរក មកជំហ៊ុនចុចហុងដាយើងយកមកវេវមកហើយឥឡូវខ្ញុំធាក់ឲ្យបងបងប្អូនមើលតើម៉ូតូនេះមានភ្លើងឬអត់យើងកាច់សោហើយណាសោហើយធាក់មកយកភ្លើងទូប៊ីនมันមានទេណាมันមានទេឥឡូវយើងមកចូលមកក្នុងម៉ាស៊ីន scan យើងអឺយើងចុចអូខេមកយើងមើលលើជុំម៉ាស៊ីនណា ជុំសិនយើងធាក់មើលមកហ្នឹងហើយវាដំណើរការទៅទេហ្នឹងហើយអត់ដំណើរការទេមិញតិចខ្ញុំបានវាស់វែងលុយឲ្យត្រឹមស្តង់ដារទាំងអស់ឥឡូវយើងមកពិនិត្យមើលលើសែរ៉ានេះលើទីតាំងសែរ៉ាអើយ80ដឺក្រេ80.5ដឺក្រេឥឡូវមូលហេតុវាគឺមានបញ្ហាជាប់នឹងអឺ នេះ PP សារ៉ាហ្នឹងហើយឥឡូវយើងដកមកក៏មើលរំលងពួមតូចជាងក៏ធ្វើឡើងឈឺក្បាលកញ្ញាញហើយឥឡូវសំទោសខ្ញុំដៃមួយដកហ្នឹងហ្នឹងហើយយើងដកហើយហើយនេះ PP សារ៉ាដករួចហើយឥឡូវយើងពិនិត្យមើលលើម៉ាស៊ីនស្កេលយើងវិញទៀតគឺវាចុចនៅ00ហើយយើងមើលលើតាប់ឡូគឺមានការលុតឆែក ហើយយើងធាក់មើលភ្លើងបូកប៊ីនមកតើមានភ្លើងឬអត់ហ្នឹងហើយគឺមានភ្លើងធម្មតាមូលហេតុនេះគឺជាប់អឺ PP Sera នេះតែជាងគាត់មិនមានម៉ាស៊ីន scan គាត់ ទិញបូវិនខ្ញុំទៅហើយហើយគាត់ធ្វើមិនចេញលើម្ចាស់គាត់អូមមកដល់កន្លែងខ្ញុំផ្ទាល់គឺវាមានបញ្ហាបូវិននេះហើយយើងដោយសារយើងមានម៉ាស៊ីន scale ស្មាតការ៉ាយើងយើងអាចមើលការចប់កូនបានហ្នឹងហើយមើលការចប់កូននិងមើលការមានបញ្ហា ដែលដោយសារជាប់ទីជាប់ទីតាំងសែរ៉ាហ្នឹងវាឡើងដោយក្រេខ្ពស់ដល់វាផ្ដាច់ភ្លើងហ្នឹងហើយអឺคลิปនេះខ្ញុំសង្កេតលេខធំនឹងសូមជម្រាបលានិងសូមអរគុណបាទបាទ